សំលេងរីករាយគូមានលាយឲ្យលឺខ្លាំងតុងបាយនៅក្នុងផ្ទះគួជាតុងផ្ដល់ភាពកក់ក្ដៅទ្វាបងអួចបិទចិត្តមិនសុំឲ្យសំលេងចេញក្រៅសំលេងភាពសោកសៅ មិនសុំឲ្យអ្នកក្រៅស្ដាប់នឿសំ ក្តីសុខដ៏តិចតួចបើខ្ញុំលួចតើខំច្បាប់អត់ព្រោះតែខ្ញុំនឿយហត់ខ្សត់ក្តីសុខពីមនុស្សក្នុងផ្ទះគ្មានអ្នកណាព្រមចាញ់មានតែអ្នកមានអ្នកចង់ឈ្នះមានអារម្មណ៍ស្អប់ផ្ទះហត់នឿយនឹងខ្ញុំលែងចង់នៅ ទីរួមសុងទុកគួរតែជាទីដកកងក្តៅហេតុអ្វីក៏ផ្ទាំងខ្លាយជាជំរកដល់សោកសៅខ្ញុំចង់រួមនៅស្គាល់ភាពកងក្តៅមិនដេចឲ្យខ្ញុំខ្លាចផ្ទាំងខ្លាចឡើងចង់លើ ទៅចង់យកលុយចំណាយអត់ប្រយោជន៍តែខ្ញុំចង់នៅម្នាក់ឯងដែលគ្មានអ្នកណាគ្រប់គ្រងទេបើខ្លួនឯងឲ្យល្អសិនទៅមុននឹងចេះទូត្រាបណ្ដាអ្នកដទៃឲ្យលុយមិនចាយគិតតែខ្លួនឯងអត់បានមែនទេឯងប្រមាញ់មកទៀតអត់បានបងវាយបងខ្ញុំនៅថ្ងៃនេះផងណាទូតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរថ្ងៃនេះខ្ញុំសំណាងណាបានសេចតូចហើយញ៉ាំអីជុំគ្នារហូតដល់ខ្ញុំទៅញ៉ាំអីតែនៅខាងក្រៅ ព្រោះនៅផ្ទះម្នាក់ឯងខ្ជិលហូបបាយម្នាក់ឯងអត់សុខណាការនៅផ្ទះជុំគ្រួសារហូបបាយជុំគ្នាអញ្ចឹងបាទខ្ញុំចង់ឲ្យសិតូចទៅនៅផ្ទះវិញទៅជួបជុំបងប្អូនកក់ក្ដៅសំអីហ្នឹងកក់ក្ដៅក៏កក់ក្ដៅទេតែងក៏ទេតែងខ្ញុំថានៅបែបនេះឲ្យល្អជាងតើបងញ៉ាំបាយវិញទេ គ្នាកំពូលតែមនុស្សប្រុសម្នាក់ហ្នឹងមែនទេមែនទេម៉ាក់គាត់ជាមិត្តខ្ញុំតាមែនទេមីងខ្ញុំនឹងសេតូចអត់មានត្រូវឆ្អែងគ្នាពួកយើងគ្រាន់តែនិយាយដាក់ចិត្តបន្ទុកគ្នាតែប៉ុណ្ណោះចិត្តបន្ទុកគ្នាឬក៏នៅជាមួយគ្នាតាពិតណាមកធ្វើខ្លួនថោកទាបនឹងជាមួយមនុស្សប្រុសសោះជីវិតខ្ញុំឯណាម៉ាក់ដែលម៉ាក់គុំគាត់នៅក្នុងបន្ទប់ខ្ញុំហ៎ពួកខ្ញុំហៅគាត់បញ្ញាបាយជុំគ្នាកុំឲ្យអត់សោះទេម៉ាក់យើងមិនជឿទេ ឯងច្បាស់ជាអ្នកលួងលោមកូនយើងចេញពីផ្ទះហើយបើមិនអញ្ចឹងឯងមិនសុកសុកកូនស្រីយើងចេញក្រៅផ្ទះទាំងដឹងថានៅក្រៅពិបាកប៉ុណ្ណានោះទេឯងក៏អញ្ចឹងដែរដើម្បីតាមនឹកផងសុកចិត្តចេញពីបងប្អូនចេញពីគ្រួសារខ្ញុំស្បត់បានណាមីងពួកយើងពិតជាអត់ដូចអីដែលមីងគិតមែនហើយខ្ញុំក៏បានងួននៅជាមួយនឹងសេតូចដែរហើយបន្ទប់ខ្ញុំក៏នៅចិត្តនេះដែរម៉ែនេះម៉ែគាត់មិនដែលហៅខ្ញុំមកទីនេះទេ មានតែជំរុញខ្ញុំឲ្យទៅផ្ទះប៉ុន្តែខ្ញុំមិនទៅព្រោះធុញម៉ាក់ហ្នឹងឯងដោយសារតែម៉ាក់បការើរឿងគ្មានហេតុផលបែបនេះហីបាទដូចឯងនិយាយយើងក៏មិនថាយដែរតែបើយើងដឹងថាពួកឯងនាំគ្នាធ្វើអីខុសឆ្គងណាហើយអាប់អោបមុខមាត់យើងណាឯងត្រូវរបស់យើងជាមិនខានទេចាម៉ាក់ខ្ញុំដឹងហើយហើយខ្ញុំសូមអះអាងថា ខ្ញុំហើយនឹងស្រីតូចពិតជាអត់បានធ្វើអីផ្ទះផ្ដាស់ឬក៏លួចលាក់គ្នាខ្ញុំសង្ឃឹមថាមីងនឹងយល់ហើយតាំងពីតូចដល់ប៉ុណ្ណឹងហើយខ្ញុំដាច់កុហកម៉ាក់ពីអង្ការខ្ញុំប្រាប់ថានៅម្នាក់ឯងគឺនៅម្នាក់ឯងឯង ប៉ុណ្ណឹងយើងຕົកចិត្តហើយថ្ងៃក្រោយកុំឲ្យមនុស្សប្រុសចូលបន្ទប់ទៀតណាគេមើលមកមិនល្អទេប្រយ័ត្នតំណាក់ផ្សេងឃើញគេយកទៅនិយាយដើមចាម៉ាក់មិនដឹងទេហើយចុះបើមកចៃមកផ្ទះវិញនៅនៅទេសង្ស័យតែលើកនេះវាលេងមែនតើហើយមិនដឹងឯណាបើមិនចេះគិតទេម៉ែ តែគ្រប់គ្នាគេហត់នឹងតាមចិត្តវាណាហើយនៅតាមមើលវាគ្រប់ជំហាន វាធំហើយមិនមែនក្មេងទៀតទេណាកូនប្រពៅមានតែមួយ តែវាមិនដែលធ្វើឲ្យយើងមានមោទនភាពលើវាទេមកច្រើនណាយើងទៅសិនហើយព្រោះថ្ងៃហ្នឹងស្រីធំនឹងប្តីគេសម្រាប់នៅផ្ទះយើងខ្លាចយូរបាយថ្ងៃត្រង់ចាំប្រយ័ត្នប្រយែងផងណា Hmm. ធ្វើម្ហូបទេហើយមិនបានឲ្យយូធ្វើម៉ាក់ខ្ញុំនឹងស្រីធំចង់នាំម៉ាក់ទៅញ៉ាំអាហារនៅខាងក្រៅម្ដងដើម្បីបដូរបរិយាកាសស្អីគេពួកឯងកំពុងមើលរីស្នាដៃម្ហូបរបស់យើងមែនដែលនំទៅញ៉ាំអីនៅខាងក្រៅហ្នឹងក៏ព្រោះតែផ្ទះយើងមានគ្នាតិចហើយក៏បានទៅហូបរាល់ថ្ងៃដែរ យូរយូរម្ដងតាម៉ាក់ម៉ាក់កុំគិតវែងឆ្ងាយពេកមិនបាច់មកនិយាយយើងស្ងប់ចិត្តទេពួកឯងកំពុងមើលងាយយើងហើយយូរយូរសំបីតែម្ហូបដែលយើងធ្វើក៏ឯងគ្មានឲ្យតម្លៃដែរចុះមកមកក្បាលយើងទៀតហ៎មែនទេម៉ាក់គឺពួកយើងហូបម្ហូបម៉ាក់រហូតតាគ្រាន់តែពួកយើងចង់បបោម៉ាក់ទៅញ៉ាំអាហារនៅខាងក្រៅជុំគ្នាម្ដងម៉ាក់ក៏គិតថាពួកយើងមើលងាយគ្រាន់តែរឿងនេះកុំមកនិយាយយល់ល្អអី យើងដឹងណាថាពួកឯងនេះស្អប់យើងប៉ុណ្ណាបើគ្មានណាស៊ីមហូបនឹងទេយើងចាក់ចោលក៏បានដែរ ន់រឿងប៉ុណ្ណឹងសាក៏ខឹងដែរអូបងថាមិនចាំបាច់ទៅញ៉ាំអីនៅខាងក្រៅទេយើងធ្វើអីញ៉ាំនៅក្នុងផ្ទះទៅ thank you តិចទៀតមកមីងព្រោះអីយប់មិញខ្ញុំដេកយប់ជ្រៅមិនបានបាយចង់ដេកតែដេកផ្ទះឯងទៅឆាប់ក្រោកមកទៅលាងចានបោសផ្ទះជូតផ្ទះឥឡូវហ្នឹងអាបោកូនយើងហ្នឹងវាកោតតែម៉ោង7ព្រឹកម្ល៉េះមិនមែនដេកចំតិតដល់ថ្ងៃត្រង់ម៉ោង11 12ដូចជាឯងនោះទេបាននៅផ្ទះមួយម៉ាល្អ គាត់គ្រាន់តែរអ៊ូតែក៏មិនដាស់ដូចឯងជាអ្នកបណ្ដាលអញ្ចឹងដែរម៉ាក់ខំមកផ្សះឆ្នាំសិនមកប្រយ័ត្នជំងឺហឺឡើងវិញណាម៉ាក់បាច់មកបារម្ភពីយើងឯង ទៅបារម្ភស្អីឯងវិញណាយើងងាប់ព្រោះយ៉ាងណា តាមកម្មយើងហ្នឹងម៉ាក់និយាយអញ្ចឹងទៀតហើយខ្ញុំបារម្ភពីម៉ាក់ប៉ុណ្ណាម៉ាក់ក៏ដឹងបើម៉ាក់ធ្លាក់ខ្លួនឈឺទៀតគិតយ៉ាងម៉េចទុកឲ្យងាប់អីដួងតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរពិសេសក៏ជុលស្អីលើនេះ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 សជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យ Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ស្មិតតាមិនត្រឹមតែបញ្ឈប់រាគប៉ុន្តែ ថែមទាំងជួយជាបាលមូលហេតុដែលបង្កឲ្យរាគស្មានជីវិនរស់រវើងបោះជំហានទៅមុខប្រកបដោយទំនុកចិត្តបោះជំហានទៅមុខជាមួយនឹង Hiroska Post Acne ទូតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរខ្ញុំបារម្ភពីម៉ាក់ប៉ុណ្ណាម៉ាក់ក៏ដឹងបើម៉ាក់ធ្លាក់ខ្លួនឈឺទៀតគិតយ៉ាងម៉េចទុកឲ្យងាប់ទៅ បើយកទៅពេទ្យទេខាត់លុយឯងខាត់លុយប្តីឯងហេសូតកំពុងបាត់យើងងាប់ផងកំដឹងម៉ាអីម៉ាក់គ្មានណាគេតបន់បែបនេះទេម៉ាក់ឈឺម្ដងម្ដងពួកខ្ញុំភ័យសឹងអីបងវ៉ាន់ណាគាត់បារម្ភពីម៉ាក់មិនចាញ់ខ្ញុំកូនបកើតម៉ានទេបារម្ភខ្លាចយើងឈឺអស់លុយមិនថាទេអាងឯងនិយាយទៅពាក្យនេះម៉ាក់មិនយកចិត្តពួកខ្ញុំទេអូចុះឯងយកចិត្តយើងហ៎ ថាយើងមានអារម្មណ៍បែបណាដែលឃើញកូនចៅឆ្លោះគ្នាម្នាក់ក៏រើចេញម្នាក់ក៏រត់ចោលផ្ទះហើយនៅពួកឯងចាំចាប់កំហុសចាំមើងងាយទឹកចិត្តយើងជាម៉ែទៀតផ្ទះនេះលែងមានក្តីសុខហើយមានតែមនុស្សស្អប់គ្នាចាំមកចង់ខ្ញុំគិតមិនហួរថ្ងៃហ្នឹងខ្ញុំក៏ផឹងប្រែងហើយដើម្បីគ្រួសារនេះដើម្បីគ្រប់គ្នា តែរឿងរ៉ាវវាចេះតែកើតមានខ្ញុំក៏ពិបាកចិត្តអត់នៅនឹងគ្នាណាម៉ាក់ខ្ញុំចង់ឲ្យគ្រួសារនេះដូចពីមុនវិញចង់ឲ្យគ្រប់គ្នាចេះស្រឡាញ់គ្នា ចេះយោគយល់គ្នាតែគ្រប់គ្នាបាយជាមិនយល់ហើយក៏ដាក់ចេញអស់មកភាសាឆ្នាំហើយខ្ញុំຕົកលើຕົកឯង

នទៅពេទ្យហើយចុះគួរតាំងយប់មែនទេជឿពេទ្យចិត្តភ្លើងបងសុំទៅខ្លួនតែពេទ្យតែរំខានអីចាំនំទៅពេទ្យឃើញអត់ចឹងមិនមកឆ្លើយលើឯងទេគឺជឿកាត់អស់វេទនាចឹងអត់ នៅសម្លក់សម្លឹងពួកខ្ញុំទៅអីទីនេះជាផ្ទះរបស់យើងឯងជាកូនរបស់យើងស៊ីបាយរបស់យើងយើងមើលឯងបានទេហ៎បើជាអ្នកផ្សេងយើងមិនមើលទេតែម៉ែមើលអញ្ចឹងខ្ញុំនឹងអាពើញ៉ាំអត់ចូលទេម៉ែពងដាក់សាពៀនឲ្យពួកខ្ញុំហីស៊ីមិនចូលល្អហើយកុំអត់អង្គអត់មហូបច្រើនផងព្រោះតែក្នុងផ្ទះនេះអ្នកដែលរកលុយមានតែយើងម្នាក់ប៉ុណ្ណោះក្រៅពីហ្នឹងដេកស៊ីទាំងអស់ អញ្ចឹងខ្ញុំឈប់រៀនហ្មងទៅទៅជួយរកលុយម៉ាក់ផងគាត់មកតមាត់ជាមួយនឹងយើងយើងជាម៉ែរបស់ឯងនិយាយមិនបានទេហ៎ឲ្យទៅរៀនអស់ទាំងលុយទាំងលុយបែរជាមកតមាត់ហើយនាំគេមកនៅផ្ទះអស់លុយច្រើនថែមទៀត ឯងនាំប្រែឯងជិះផ្ទះយើងហ៎ដឹងទេថាទឹកភ្លើងអស់ចោលជាមួយនឹងទៀតខ្ញុំមិនដែលគេអាពៅវាមិនផ្លាយភ្លើងអីទេម៉ែខ្ញុំចេះតែនិយាយម៉ែកុំសឹកឌីមតាមវាពេកខ្ញុំខ្មាស់គេណាហើយវាមិននៅហើយឌីមតាមវារហូតចឹងឯងទៅដឹងស្អីទៅថារាល់ហើយផ្ទះខ្វះខាត់ស្អីខ្លះឯងនេះដឹងតែទាលុយលុយលុយលុយហើយហើយមុតមកផ្លានទៀតថ្ងៃណាវាចេញពីផ្ទះហ៎ម៉ែទៅដីវាខ្លួនឯងហ្មងទៅបើសួរថ្ងៃណាខ្ញុំក៏អត់ដឹងដែរ ហើយម៉ែរបងជប់ឌៀមដើមទៅខ្ញុំសុំអង្វរម៉ែមិនឃើញវាខ្លាចចិត្តម៉ែពេលទៅជួបគ្នាទេយើងឈប់លុះត្រង់តែឯងនាំវាចេញពីផ្ទះយើងបើវានៅយើងនៅតែឌៀមដើមវាអញ្ចឹងឯងកុំអត់ចិត្តអីណាម៉ាក់យើងតែប៉ុណ្្នឹងឯង មិនអីទេយើងនៅតែឯងសំខាន់ឯងហើយធ្វើឲ្យឯងត្រូវមាត់ដោយសារយើងទៀតនិយាយសំទុកហងចាំយើងនិយាយមួយគាត់ឲ្យឈប់ប្រកលរឿងឯងទៀតយើងក៏ធុញដែរពេលតែត្រូវគាត់ស្ដីឲ្យរងថ្ងៃអញ្ចឹងញ៉ាំមក ចឹងហើយបានខ្ញុំមិនចង់ឲ្យម៉ាក់ឈរធ្វើម្ហូបយូរយូរពេកបើយើងមិនធ្វើពួកឯងនាំគ្នាទៅហូបនៅខាងក្រៅហើយយើងមិនទុកចិត្តទេបើយើងធ្វើខ្លួនឯងសុខភាពហើយអនាម័យម៉ាក់ខ្លាចពេកតែដឹងរឿងណាដែលមិនគួរគិតម៉ាក់មិនបាច់គិតទេម៉ាក់គិតច្រើនមិនល្អដល់សុខភាពទេហើយឥឡូវនេះទោះមិនចង់គិតក៏ត្រូវតែគិតដែរគិតរឿងអពៅ គិតរឿងសេតូចដឹងថ្ងៃណាបាននៅជុំគ្នាវិញទេបើម្នាក់ម្នាក់គិតតែនៅក្រៅបែបនេះខ្ញុំក៏គិតហើយក៏នឹកដល់បងប្អូនដូចគ្នាតែធ្វើម៉េចទេបងពួកគេជ្រើសរើសផ្លូវដើរខ្លួនឯងអញ្ចឹងហើយបារម្ភជាងគេគឺអពៅតែនៅផ្ទះគេមិនដឹងថាជួបស្អីខ្លះទេ នៅជាមួយពួកយើងទោះបីមិនសូវត្រូវគ្នាក៏បារម្ភខ្ញុំពេលខ្លះខឹងអពើមែនណាម៉ាក់តែប្អូនទៅហើយឲ្យខ្ញុំស្អប់គុំគួន ខ្ញុំធ្វើមិនកើតទេ នៅតែបារម្ភពីវារហូតហ្នឹងគិតហើយក៏ឈឺក្បាលដៃឯងនឹងអូននៅលើបន្ទប់មែនអ្នកសធំចាំអាអូនគេណាតែបងវ៉ាន់នៅមិនទាន់មក ប្រហែលជាជាប់ជាមួយមិត្តភ័ក្តិទេដឹងឯងទៅចូលគេស្អែកមានការងារផងចាំម៉ាក់ម៉ាក់ក៏ដូចគ្នា ឆាប់ចូលសម្ញាំទៅយប់ទេ មកយាយបានធូរខ្លះនៅសិតូចបានធូរខ្លះហើយបងអរគុណច្រើនណាស់បងដែលនាំខ្ញុំមកពេទ្យហើយនៅដាំវ៉យខ្ញុំញ៉ាំទៀតអរគុណអីការខ្ញុំឈឺក៏សិតូចជួយខ្ញុំអញ្ចឹងដែរហើយបានលើគ្រូពេទ្យនិយាយឲ្យត្រូវអត់ថាកុំគិតច្រើនពេកវាធ្វើឲ្យយើង stress កើតឈឺអញ្ចឹងណា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 Bosarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានស្មិតតាមិនត្រឹមតែបញ្ឈប់រាគប៉ុន្តែ ថែមទាំងជួយជាបានមូលហេតុដែលបង្កឲ្យរាគស្មានជីវិនរស់រវើងបោះជំហានទៅមុខប្រកបដោយទំនុកចិត្តបោះជំហានទៅមុខជាមួយនឹង Hiroska Post Acne ទូទាំងធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខ បើមាននឹងអីអាចពិសាមនុស្សបាននិយាយទៅមួយរយៈមុនខ្ញុំគិតច្រើនណាស់បងហឿងអ្នកផ្ទះហឿងលុយទៅធ្វើឲ្យខ្ញុំអត់សូវបានហូបបាយចឹងបង ហើយគិតម្ដងម្ដងឈឺក្បាលណាធម្មតាអាយុយើងប៉ុណ្ណឹងណាគឺអ្នកផ្ទះត្រូវតែគិតចឹងឯងណាមួយនៅផ្ទះជាមួយគ្នាតែតែមានកម្មករចឹងឯង ខ្ញុំហើមកនៅទីនេះហេក៏ព្រោះតែចង់កិច្ចបញ្ហានៅផ្ទះដែលមានតែរឿងស្មុគស្មាញរឿងអ្នកផ្ទះត្រូវតែគិតចឹងហើយមកនៅតែឯងវាទៅស្មុគស្មាញថែមទៀតមានរឿងអីក៏ដឹងប្រាប់ណាគេបើនៅផ្ទះមានម៉ាក់មានបងប្អូនយ៉ាងណាក៏បានធូរខ្លះដែរសេចតូចគួរតែត្រឡប់ទៅផ្ទះវិញហើយជឿខ្ញុំហើយហើយរឿងឈឺហ្នឹងមានបានប្រាប់ពួកគាត់នៅខ្ញុំអត់បានប្រាប់ផងបង មិនចង់ឲ្យពួកគាត់បារម្ភហើយបើសិន ជាប្រាប់បងខ្ញុំក៏ប្រកាសជាល្អទីមិនខានទេពួកអីឥឡូវនេះគាត់កំពុងតែវាក់ចិត្តរឿងអពៅប្អូនខ្ញុំទៀតផង ណាមួយមិនចង់ឲ្យគាត់ធ្វើមកខ្វល់រឿងខ្ញុំទៀតទេប្រាប់ពួកគាត់ទៅជឿខ្ញុំតែគាត់ស្ដីឲ្យក៏ព្រោះតែបារម្ភមិនបានខឹងទេឥឡូវខ្ញុំថាយប់ខ្លាំងដែរហើយខ្ញុំក៏រំខានបងពេញមួយថ្ងៃអញ្ចឹងបងតែសម្រាប់វិញចុះណាអរគុណច្រើនណាស់បង អញ្ចឹងខ្ញុំទៅណាបើមាននឹងអីចង់ភាសាអាចទេមកខ្ញុំបានបាច់ខ្លាចចិត្តទេចាអរគុណបងពេលនេះនៅផ្ទះយ៉ាងម៉េចទៅហើយក៏មិនដឹងខ្ញុំសូមតែកុំអោយម៉ែបងស្រីនិងបងថ្លៃឆ្លោះគ្នាទៅបានហើយ បងសវណ្ណមួយរយៈនឹងចម្លែកមែនតែនមិនក៏មកផ្ទះយប់យប់រហូតអញ្ចឹងអូនមិនតន់ប្រាក់ទេ នៅចាំបងចុះបងទៅមកពីណាមិនបានយកម៉េះគឺបងទៅលេងផ្ទះមិត្តភ័ក្តិស្មុគស្មាញពេកទើបមិនចង់មកផ្ទះឆាប់បែបនេះបងប្រហែលជាបាក់ចិត្តរឿងម៉ាក់និងរឿងបងប្អូនអូនណាបងហត់ដែលត្រូវមកផ្ទះជួបប្រកែកគ្នានិងប្រកែកគ្នាជាមួយម៉ាក់រឿងដែរដែរបែបនេះខ្ញុំសុំទោសផងបើម៉ាក់ខ្ញុំធ្វើឲ្យបងគិតច្រើន ខ្ញុំដឹងថាបងក៏ធំថប់កុំនិយាយពីរឿងនេះវាហួសហើយវាមិនហួសពេលទេព្រោះក្នុងចិត្តបងខ្ញុំក៏ដឹងថាមួយយ៉ាងនេះមកហៅរឿងបងមែនតែខ្ញុំក៏មិនស្មានថា បងដល់ថ្នាក់គេចវេពីផ្ទះដើម្បីមិនចង់ជួបម៉ាក់ដែរប្រហែលជាកូនកូនគឺស្អប់ខ្ញុំមកបានគេគេចវេបែបនេះ បងកុំយករឿងនេះមកររឿងបងបានហើយបងពិតជាស្មុគស្មាញមែនទើបបងនិយាយចេញហើយបងក៏សុំទោសអូនដែរដែលធ្វើឲ្យអូនតឹងតែងតាមបងមិនអីឲ្យវាចប់ចាស់ព្រោះជាកំហុសអូនហើយនឹងម៉ាក់ដែលធ្វើឲ្យបងខ្លាចជាបែបនេះឃើញឯនាងសនមកពីឯងហ្នឹងហើយ ទៅធ្វើឲ្យកូនកូនឆ្លោះគ្នាបាត់ជានោមរឿងមែនឃើញទេកូនមិនសាក៏គេធុញមកឯងដែរយូរមែនម៉ាក់ខ្ញុំចាំម៉ាក់យូរហើយណា ហើយមកផ្ទះវិញទេកូនអត់ទេខ្ញុំគ្រាន់តែសុំលុយខ្លះខ្ញុំនៅទីនោះស្រួយអត់មានអត់ទើសតែងមិនដូចនៅផ្ទះនេះមានអ្នកចាំកំហុសរករឿងគ្រាន់តែនឹកឃើញក៏ចង់នៅដែរគ្រាន់តែពេលនេះខ្ញុំដាច់លុយតែប៉ុណ្្នឹងសម្ដីខ្លាំងណាស់ឯងបើនៅផ្ទះគេល្អជាងទីនេះមែនណាឯងមិនសុំលុយយើងទៅអីមិនចាយលុយគេតែម្ដងទៅខ្ញុំមិនមែនមុខក្រៅដល់ថ្នាក់ហ្នឹងឯងម៉ាបានគេឲ្យនៅផ្ទះគេហើយចង់ទៅសុំលុយគេចាយទៀត បើនិយាយច្រើនឯងឲ្យលុយមកឆាប់បានខ្ញុំទៅវិញហើយយកម៉ូតូគេមកជិះចឹងគេអត់ថាអីហ៎យកម៉ូតូឯងជិះទៅវិញទៅមិនបាច់ទេខ្ញុំជិះម៉ូតូមិត្តភក្តិខ្ញុំស្រួលហើយបើជិះម៉ូតូបងធំដែរនោះអាគាត់ថាខ្ញុំថោកនឹងកំណត់ណាស់ឯងបើរឿងលុយវិញទាលឿនណាស់ចិត្តកំណត់ឯងមិនចង់នឹកដល់យើងខ្លះទេហ៎នឹងតែមកតែខ្ញុំនឹកលុយជាង អីម៉ាក់ខេងគ្រាន់បើមិនចឹងអីស្ដីឲ្យតិចតួចធ្វើឯងចេញពីផ្ទះបើអញ្ចឹងហើយមកទាលុយអ្នកផ្ទះទៅអីខ្ញុំមកសុំលុយម៉ាក់មិនមកសុំលុយបងធំទេកុំមកចេះជិះចាយរឿងគេលុយម៉ាក់បានមកពីណាមកពីយើងឲ្យគាត់យកទៅសំឯងត្រឹមតែជាប្អូនទេកុំសំដីខ្លាំងមួយយើងបើឯងជ្រើសរើសផ្លូវដើរខ្លួនឯងឯងក៏ដើររហូតទៅមិនបាច់មកពឹងពាក់នៅទីនេះទេ ព្រោះអ្នកនៅទីនេះសត្វតែមនុស្សក្រក់ឯងនិយាយថាស្អប់មិនអញ្ចឹងអីឈប់ឆ្លោះគ្នាទៅយើងធុញចំពោះឯងណាម៉ែគួរថាឲ្យបងធំទៅត្រូវខ្ញុំមកផ្ទះអត់តបានទាំងចូលផ្ទះផងគាត់ដល់រឿងខ្ញុំហើយម៉ាក់ម៉ាក់នេះឲ្យខ្ញុំមកផ្ទះមានន័យស្អីតំបាច់មកទៅហើយលុយក៏មិនបាច់យកដែរមិនយកក៏បានយកមកទៅអីអាលុយយកមកទាំងក្តៅក្រហាយអញ្ចឹង នេះឯងមិនថាប្អូនទៅអីលុយប៉ុណ្ណឹងមិនដឹងឲ្យវាទៅធ្វើបែបនេះធ្វើឲ្យអពើវិលែងចង់មកផ្ទះហើយម៉ាក់ម៉ាក់កំតាមអារម្មណ៍វាពេកខ្ញុំធ្វើបែបនេះក៏ដើម្បីវាដឹងថាការដែលរស់នៅម្នាក់ឯងគ្មានលុយវាពិបាកម៉េចហើយខ្ញុំក៏ចង់ឲ្យវាមកផ្ទះវិញដែរទៅធ្វើអញ្ចឹងបើវាទាហើយម៉ាក់នៅតែឲ្យវាវានៅតែមិនចូលផ្ទះរហូតហ្នឹងហើយនឹងមកសុំលុយមកឯងម្ដងម្ដងពេលដែលវាដាច់លុយបើម៉ាក់ចង់លុតដំវាម៉ាក់គួរតែធ្វើតាមខ្ញុំ ដើរលេងក្រៅទៀតដែរហ៎កូនយើងមិនសុំលុយតិចតួចនាំគ្នាស្ដីឲ្យប្រហែលជាស្អប់ប្អូនខ្លាំងហើយឯងងប់មូលប្តីឯងខ្លាំងពេកហើយសេធំម៉ាម៉ាគិតថាការដែលខ្ញុំស្ដីអាពើជាការស្អប់ខ្ញុំក៏មិនដឹងនិយាយថាម៉េចដែរនិយាយមិនបានបើវាជាការពិត យប់មិញប្តីឯងនឹងឯងនិយាយគ្នាពីយើងមិនខ្លះស្មានយើងមិនដឹងអីបើឯងស្អប់យើងណាក៏ដឹងយើងជិះផ្ទះទៅកុំឲ្យទៅតល់ច្រើន មែនអញ្ចឹងទេម៉ាក់ខ្ញុំគ្រាន់តែមិនចង់ជួបកាយជាមួយម៉ាក់បានជាខ្ញុំមកយឺម៉ាក់កុំគិតអីតែឯងទេយើងមិនបានគិតតែឯងទេតែយើងលឺផ្ទាល់តាគៀកយើងមិនចាស់ខ្លាំងដល់ថ្នាក់ថ្លង់ស្ដាប់មិនបានអីនោះទេមួយរយៈនេះឯងងងលំប្តីណាទូតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរពិសេសក៏ជុលឥឡូវនេះ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 េសសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអេសកូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យ Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន ស្មិតតាមិនត្រឹមតែបញ្ឈប់រាប៉ុន្តែថែមទាំងជួយជាបាលមូលហេតុដែលបង្កឲ្យរាស្មានជីវិនរស់រវើងបោះចំហ៊ានទៅមុខប្រកបដោយទំនុកចិត្តបោះចំហ៊ានទៅមុខជាមួយនឹង Hiroska Post Acne ដងតែធំយ៉ាងណាថ្លៃប៉ុណ្ណាមិនស្មើក្តីសុខទេរួមសុខទុកគួរមកកំគិតអីតែឯងអីយើងមិនបាត់គិតតែឯងទេតែយើងលឺផ្ទាល់តែគៀក យើងមិនចាស់ខ្លាំងដល់ថ្នាក់ថ្លង់ស្ដាប់បាត់អីនោះទេមួយរយៈនេះឯងងងលំប្តីណាស់ដល់ថ្នាក់បងប្អូនក៏ឯងម្លងហើយធ្វើឲ្យគេចេញពីផ្ទះទៀតកុំគិតអញ្ចឹងអីម៉ាក់គ្មានអ្នកណាចោលរឿងនេះកើតឡើងទេខ្ញុំនឹងស្រីធំក៏ពិបាកចិត្តដែរដែលបងប្អូនគេចេញពីផ្ទះនោះឯងមិនបាច់មិននិយាយយកល្អទេមកពីឯងហ្នឹងឯងទៅកូនកូនយើងពិបាកបាក់គ្នាមកក៏សក់ប្អូនប្អូនក៏រើអញ្ចឹងឯងមិនកំហុសឯងទៀតហ៎ បានហើយម៉ាក់ឈប់ចោតបង្វាន់ទៀតទៅយើងមិនឈប់រឿងលុយមួយនេះមកពីវាប្រាប់ឯងមិនអោយលុយតាបើមែនទេទៅឯងហាមយើងត្រូវហើយពេលនេះប្តីឯងនិយាយឯងទៅចូលទៅទៀតទាំងអស់វាមិនដូចយើងទេយើងមិនដឹងថាទ្រាំដល់ពេលណាទៀតទេនៅជាមួយកូនភាសាគេមើងងាយមើលថោកអញ្ចឹងហើយ គិតថាវាគួរទៅដល់ពេលហើយបងហត់នឿយបងខំប្រឹងប្រែងដើម្បីគ្រួសារអូនក៏ច្រើនមកហើយអូននិយាយបែបនេះចង់និយាយថាម៉េចបងដូចជាអត់យល់សោះយើងលេងលះគ្នា កុំឲ្យបងពិបាកជាងនេះមករយៈនេះមកឲ្យបងប្អូននាំបញ្ហាឲ្យបងរហូតយើងកុំនិយាយពីរឿងនេះអី យើងនិយាយពេលនេះហើយទៅអូនដឹងថាបងស្រឡាញ់អូនស្រឡាញ់គ្រួសារនេះតែពេលនេះរឿងច្បុកច្បាល់ហើយអូនមិនចង់ឲ្យបងរងទុកទៀតទេយើងលេងគ្នាគ្រប់យ៉ាងក៏ចប់ ផ្ទះបងប្អូនបងមួយរយៈបើបងនៅទីនេះនាំតែធ្វើអូននឹងម៉ាក់មិនសប្បាយចិត្តទេចាំពេលដែរគ្រប់យ៉ាងសុខស្ងាត់បងត្រឡប់ យំទេណាបងមិនបន្ទោសអូននឹងម៉ាក់ទេបងគួរតែបន្ទោសខ្លួនឯងដែលនាំបញ្ហាទាំងអស់នេះចូលទៅក្នុងគ្រួសារអូនសូសំលេងរីករាយគូមានលាយឲ្យលឺខ្លាំង ទុកបាយនៅក្នុងផ្ទះគួរជាទុកផ្ដល់ភាពកក់ក្ដៅទ្វាបងអួចបិទចិត្តមិនសុំឲ្យសុំលេងចេញក្រៅសុំលេងភាពសោកសៅ មិនសុំឲ្យអ្នកក្រៅស្ដាំលឺសុំក្ដីសុំដោតិចតួចបើខ្ញុំលួចតើខំច្បាប់អត់ តែខ្ញុំនឿយហត់ខ្សត់ក្តីសងពីមនុស្សក្នុងផ្ទះគ្មានអ្នកណាព្រមចាញ់មានតែអ្នកមានអ្នកចង់ឈ្នះមានអារម្មណ៍ស្អប់ផ្ទះហត់នឿយនឹងខ្ញុំលែងចង់នៅធំកូនមិនតាន់គេងទេចាំម៉ាក់មិនតាន់ងុយទេ ហើយចាំម៉ាក់វិញម៉ាក់សុំទោសណាដោយសារតែម៉ាក់ទើបឯងនឹងប្តីឯងឈ្លោះគ្នាបែបនេះម៉ាក់មិននឹកស្មានថាសវណ្ណគេអន់ចិត្តដំឡឹងទេកូនម៉ាក់ម៉ាក់មិនគិតច្រើនទេហឹងនេះមកពីខ្ញុំខ្ញុំជាមនុស្សរឿងច្រើនទៅបងប្អូនតែក៏រើចាញ់ ប្តីក៏ចាញ់ទៀតក្នុងផ្ទះនេះអ្នកដែលគួរស្អំផុតគឺខ្ញុំមិនម៉ាក់ឯងកុំបន្ទោសខ្លួនឯងអីណាកូនជាកំហុសម៉ាក់ទេផ្ទះដែលមានកូនប្រសាល្អខឹងក៏មិនដែលប្រចាញ់មានតែអត់ធ្មត់តែម៉ាក់មិនយល់ហើយនៅតែរករឿងគ្នាមិនលួសថ្ងៃទៀតម៉ាក់សុំទោសម៉ែនៅសៃធំ មកពីថ្ងៃមិញមកខឹងពេកទៅនិយាយមិនបានគិតទុកឲ្យម៉ាក់ជាអ្នកចេញពីផ្ទះនេះចុះណា ទៅគ្រប់យ៉ាងស្ងប់សុខផ្ទះនេះលែងមានសុភមង្គលហើយភូមិម៉ាក់ជាអ្នកនាំរឿងព្រោះតែខ្ញុំនឿយហត់ខ្សត់ក្តីសុខពីមនុស្សក្នុងផ្ទះគ្មានអ្នកណាម៉ាក់ ម៉ាក់កំតៃណាអីណាគ្រប់គ្នាគេចេញពីខ្ញុំអស់ហើយបើម៉ាក់ទៅម្នាក់ទៀតខ្ញុំច្បាស់ជាគ្មានអ្នកណាខ្ញុំសុំបងណាម៉ាក់ដែលសវណ្ណខ្លាយទៅជាបែបនេះក៏ដោយសារតែម៉ាក់ម៉ាក់ទៀនទៀតតែអារម្មណ៍ខ្លួនឯង ទាំងឯងក៏មានគ្រួសារខ្លួនឯងដែលត្រូវដោះស្រាយតែម៉ាក់មិនយល់សោះពួកខ្ញុំមិនបន្តម៉ាក់ឯងគ្រប់យ៉ាងដែលធ្វើទៅម៉ាក់ក៏ចង់ឲ្យគ្រួសារយើងល្អគ្រប់គ្នានៅក្នុងផ្ទះក៏ស្រឡាញ់ម៉ាក់មានម៉ាក់នៅជាមួយ គឺកក់ក្ដៅហើយម៉ាក់ម៉ាក់មិនទៅណាទៅណាម៉ាក់ តូនណាសៃធំតែម៉ាក់មិនដែលខ្វល់ពីឯងឯងធ្វើដើម្បីគ្រួសារយើងប៉ុណ្ណា មកបុកឡានយើងហើយនៅប្រកែកយកឈ្នះទៀតអាក្មេងឆ្លើយខ្ញុំមកប្រកែកឡានពូឯងជាអ្នកខំមកបុកម៉ូតូខ្ញុំមុនកុំអានខ្លួនជាចានិយាយយកត្រូវពូទេជាអ្នកខំអីជាអ្នកខំយើងទុកពេលឯងសុំទោសបើសិនឯងសុំទោសយើងយើងមិនយកការខូចខាតនេះទេខ្ញុំមិនសុំទោសហើយខ្ញុំក៏គ្មានលុយបង់ដែរបើមើលតាមចិត្តស្ដាយពូហើយនឹងខ្ញុំខុសដូចគ្នាទេយើងមិនត្រូវការនិយាយជាមួយឯងទេតែហៅម៉ែឲ្យឯងមកដោះស្រាយជាមួយយើង មុននឹងឈប់យើងបានសញ្ញោសុំផ្លូវរួចហើយខ្ញុំមិនហានតែគេមកទាំងអស់មិនមែនកំហុសខ្ញុំម្នាក់ណាពួកឯងកំចេះឲ្យឆោតឆាប់ទៅហៅព្រាមមកយើងនឹងប្រដៅម៉ែឲ្យឯងចេញម្ដងថ្ងៃក្រោយឲ្យរៀនចេះទទួលកំហុសមិនមែនធ្វើខុសហើយមិនទទួលនោះទេកពូខ្ញុំជាបងរបស់គេមានរឿងអីនិយាយតាមសំណួរមកមកចឹងល្អហើយកូនរបស់ឯងនេះជិះម៉ូតូបុកឡាន យើងហើយនឹង ឯងយកឈ្នះទៀតឲ្យវាសុំទោសមិនព្រមសុំទោសហើយតម្លើងសម្លេងដៃយើងទៀតតើបងឯងវាយ៉ាងម៉េចខ្ញុំជឿគាត់ឡានក៏ខុសដែរអញជាចោលមែនណាយើងខំឲ្យផ្ទះឯងនៅហើយឯងបែរជាលួចលុយយើងទៀតណាស្បាប់បានហ្នឹងវិញខ្ញុំពិតជាបានយល់មែន ស៊ីតែមួយពេលហ្នឹងក៏វាចាំមកយើងអស់មួយជីវិតដែរតែឯងនេះយើងឲ្យទាំងផ្ទះនៅឲ្យទាំងម៉ែស៊ីហើយបាយជាតែមើលគុណមកលួចលួចយើងទៀតណាឯងធ្វើដើម្បីគ្រួសារវាយូរហើយតាំងពីតូចមកដល់ធំឯងពឹងពេកដើម្បីម៉ាក់ដើម្បីបងប្អូនពេលនេះឯងកំពុងតែមានបញ្ហារឿងផ្ទាល់ខ្លួនក៏ឯងនៅតែបញ្ចោលពួកយើងអ្នកបាក់មកណាខ្ញុំនឹងលេងជាមួយបងសវណ្ណហើយណាម៉ាក់មិនក៏ឯងនិយាយបែបនេះទេធំពួកយើង លេងលះគ្នាចោលគ្មានហេតុផលអីដែលយើងត្រូវលេងលះគ្នាមែនហើយកុំគិតតែម្នាក់ឯងអីសិធំមិនដល់ពួកឯងលេងគ្នាកូនកុំលេងលះជាមួយសិធំឯណា thank you រីករាយគូមានលាយឲ្យលឺខ្លាំងតុងបាយនៅក្នុងផ្ទះគួជាតុងផ្ដល់ភាពកក់ក្ដៅទ្វាបងអួចបិទចិត្តមិនសុំឲ្យសុំលេងចេញក្រៅសុំលេងភាពសោកសៅមិនសុំឲ្យអ្នកក្រៅ ស្ដាប់លឺសុំ ក្តីសុខដ៏តិចតួចបើខ្ញុំលួចតើខំច្បាប់អត់ព្រោះតែខ្ញុំនឿយហត់ខ្សត់ក្តីសុខពីមនុស្សក្នុងផ្ទះគ្មានអ្នកណាព្រមចាញ់មានតែអ្នកមានអ្នកចង់ឈ្នះមានអារម្មណ៍ស្អប់ផ្ទះហត់នឿយនឹងខ្ញុំលែងចង់នៅ